ផ្អើលបូរីអង្គរភ្នំពេញមុននេះបន្តិច បាញ់អ ுக ្រិតជន4នាក់ស្លាប់នឹងកន្លែងក្រោយចូលចម្រិតលុយ1លានដុល្លារទាំងថ្ងៃថ្ងៃទី1ខែមីនា ឆ្នាំ2021មុននេះបន្តិចបើតាមទំព័រ Facebook Page ភ្នំពេញ Gender បានបង្ហោះឲ្យដឹងថាមានករណីអ ுக ្រិតជន4នាក់បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបូរីអង្គរដោយរៀបផែនការចាប់ចម្រិតយកលុយ1លានដុល្លារជាមុន។ ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួលតែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯករដ្ឋស្រៀងផ្ទាល់បើក ប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងនោះដែលក្នុងករណីប្លន់នេះឧក្រិដ្ឋជនទាំង4នាក់បានប្រើប្រាស់កាំភ្លើងវែង AK មួយដើមនិងកាំភ្លើងខ្លីពីរដើមបាញ់ស្រោចមកលើ កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញបណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង4នាក់ស្លាប់នៅនឹងកន្លែង។